ហើយបើមិនមាននៅការទទួលបុណ្យនឹងមកណាទៅណាត្រឡប់មកដល់យើងជាម្ចាស់ទាននេះណាញាតិញោមដូចយើងឲ្យផ្លៃជ័យគេមកស្និទ្ធអញ្ចឹងបើណានបើសិនណាយកគេមិនទទួលយើងទុកហូបខ្លួនឯងវិញទៅអាហ្នឹងបនក៏ដូចគ្នា អាចេគេក៏ដូចគ្នាអញ្ចឹងដែរអ្នកមោតសៈភគវៈតោអរហតោសម្មាសម្ពុទ្ធសៈអ្នកមោតសៈភគវៈតោ រហតោសម្មាសម្ពុទ្ធសៈនមោតស្សៈភៈគវតោរហតោសម្មាសម្ពុទ្ធសៈនមថោរតនតយសៈទូលព្រះបង្គំខ្ញុំព្រះអង្គសូមលំអិតលំអោនកាយវាចាចិត្តនមស្ការទិសដៅចំពោះគុណនៃព្រះរតនត្រ័យ ក្នុងនោះមានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរខ្ពង់ខ្ពស់លើសលោករករតនៈឯណានិមួយឲ្យស្មើនឹងព្រះពុទ្ធព្រះធម៌និងព្រះអរិយសង្ឃនោះមិនមានឡើយកិច្ចបន្តទៅទៀតក៏សូមនមស្ការចំពោះព្រះអង្គគ្រូបច្ច័យអធិការវត្តកេតរតនៈរស្មនេះ ព្រមទាំងព្រះគ្រូគ្រប់គ្រប់ព្រះអង្គដែលមានបតីអនុគ្រោះក្នុងកិច្ចនិមន្តរបស់ពុទ្ធបរិស័ទជាម្ចាស់បុណ្យដែលមានប្រមាណ10ព្រះអង្គមិនត្រឹមតែប៉ុណ្ណោះសូមនមស្ការព្រះអង្គគ្រូជាប្រធារៈក្នុងការចាត់ចែងសម្ដែងនៅពធនិងក្រែ2ញាតិញោមបានឃើញហើយប្រធារៈមានក្រែ2និងដើម្បីជាប្រយោជន៍ សម្រាប់ពុទ្ធបរិស័ទទាំងអស់គ្នាក្នុងការ ចម្រើននៅបុណ្យចម្រើននៅកុសលមានព្រះអង្គគ្រូធម្មសាមគ្គីខ្ញុំកណាផ្លេចពនាមឯបណ្ឌិតគាត់លាពាក្យខ្មែរព្រះអង្គបោទៀតជាបថេរៈដែលឆ្នើមនៅក្នុងពុទ្ធសាសនានឹងដើម្បីបានជាឱកាស ក្នុងការដឹកនាំពុទ្ធបរិស័ទជាពិសេសគឺការសម្ដែងពធនេះដើម្បីឲ្យឃើញការពិតនៅក្នុងដំណើរជីវិតតកតងនឹងថ្ងៃនេះទៀតសោតអិសរាធបតីសម័យម្ចាស់ប្រាំបុណ្យនឹងក៏មានសេចក្តីរលឹកនឹកឃើញនៅគុណឧបការៈរបស់លោកអ្នកដ៏មានគុណទាំងឡាយមានមេត្តាបិតា និងញាតគ្រប់គ្រប់សន្តាន ដែលចែកឋានទៅដែលខ្លួនបានស្គាល់ដែលខ្លួនបានរស់នៅប្រស្រ័យតាក់ទងតំណាក់តំណងតែក្នុងកាលឥឡូវនេះគាត់បានចែកឋានយើងហៅថាអនិច្ចកម្មឬក៏ស្លាប់ឬក៏មរណភាពនឹងទៅតាមន័យពាក្យដែលយើងត្រូវប្រើហើយក្នុងនោះទៀតសោតមានលោកយាយឧបាសិកាត្រាន់ធីហេតុ ណាប៉ុន្តែជាម្ដាយជាម្ដាយក្មេកជាលោកយាយជាម៉ាអីហ្នឹងទៅតាមតែកូនចៅធ្លាប់ហៅហើយនៅក្នុងថ្ងៃនេះយើងបានដឹងត្រឹមតែស្គាល់ឈ្មោះហើយរលឹកក្នុងអារម្មណ៍នៃរូបរបស់គាត់តែគាត់มันអាចមកសាសងទំនាក់ទំនងឆ្លើយតបជាមួយនឹងកូនចៅអីបានទេ នឹងមានតែការធ្វើបន់ទៅជូនដើម្បីបានជាប្រយោជន៍គឺសេចក្តីសុខនឹងដល់អ្នកស្លាប់ទៅនោះឯងហើយព្រះអង្គគ្រូក៏បានលើកឡើងតាកតងនឹងសំណួរនៅក្នុងបញ្ញកម្មនេះនឹងថាតើការធ្វើតេកេណានុបទាននឹងដែលសម្រាប់ប្រយោជន៍ដល់អ្នកស្លាប់ទៅនឹងដោយកិច្ចយ៉ាងណាហើយមិនបានដល់នោះ នឹងមានកិច្ចយ៉ាងណានោះដែរបានលើកនៅក្នុងកម្ពីដេកាពីខាងដើមហើយចឹងញាតិញោមពុទ្ធបរិស័ទបង្អើនចិត្តដើម្បីស្ដាប់នៅពធឲ្យកើតនៅបញ្ញាស្មារតីឬក៏ជាអ្នកបានបំពេញទាននឹងដោយបញ្ញាអានឹងទានតែខ្វះបញ្ញាមិនសម្រេចប្រយោជន៍ច្រើនទេ ក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធព្រះអង្គលោក ប្រៀបនឹងការធ្វើទានដែលខ្វះបញ្ញានឹងការធ្វើទានដែល មានបញ្ញាគឺបានផលខុសគ្នាញាតិញោមមួយយើងធ្វើដោយសេចក្តីប្រមាទមិនជ្រះថ្លាក្នុងគុណពុទ្ធធម៌ប្រសង់មិនបានគោរពនៅក្នុងតេយ្យទានរបស់ខ្លួនអីហ្នឹងគឺបានផលតិច ដូចជាថាយើងធ្វើស្រែ5ហិកតានៅលើដីខ្សាច់ណាញាតិញោមធ្វើស្រែញាតិញោមធ្លាប់ធ្វើស្រែហើយ5ហិកតានៅលើដីខ្សាច់ហើយយើងធ្វើតែ1ហិកតាជាមួយដីដែលមានជីជាតិអាហ្នឹងគឺបានផលខុសគ្នាញាតិញោម5ហិកតាអីជូនខ្លះបានតែ10តោន1ហិកតា2តោន តែប្រសិនបើយើងធ្វើដីដែលមានជីជាតិមានទឹកសំគួរស្មៅទៅត្រូវបោចដែលនៅ ក្នុងស្រុកខ្មែរមហាតា10000ម៉ែត្រការ៉េនឹងបានយ៉ាងតិច5តោនចេះហើយបើ5ហិកតាវា25តោនអញ្ចឹងវាលើសពី10តោនយ៉ាងណាការធ្វើបំនេះក៏ដូចគ្នាដែរបើយើងធ្វើមានកិច្ចគោរពទៅតាមទានអសពរោះ បនរបស់យើងនឹងត្រារាប់មិនបានណាច្រើនហើយនៅក្នុងកិច្ចនេះក៏បីយល់ពាក្យថាតក្កណានុពទានសិនណាញាតិញោមតក្កណានុពទានយើងចែកទៅជាពីរបទហើយបើពេញហ្នឹងថាសង្កតាតក្កណានុពទានតក្កណានេះយើងប្រែថាខាងស្ដាំក៏បានប្រែថាបំវិលក៏បានហើយទានអ្នកហ្នឹងប្រែថាការឲ្យ ចឹងយើងឲ្យនឹងឲ្យទៅតាមអ្នកណាបានដល់មេដាបៃតាថាយើងឲ្យទៀនបំវល់ទៅតាមរយៈព្រះព្រះសង្ឃព្រោះព្រះសង្ឃហេតុអីបានធ្វើជាមួយព្រះសង្ឃថាព្រះសង្ឃលោកមានសិលហើយបើមេដាបៃតាយើងគាត់ចែកឋានហើយសូមឲ្យកូនចៅទាំងអស់គ្នាចាំថាមិនមែនឲ្យតែអ្នកស្លាប់ទៅសត្វតកើតជាប្រែទាំងអស់ទេ បើបនដូចលោកយាយឧបាសិកាត្រាំធិរិតិហេតនឹងធ្លាប់លើព្រះអង្គគ្រូគ្រប់ព្រះអង្គថាជាឧបាសិកាគំរូមួយរូបជាអ្នកយកចិត្តទុកដាក់ជួយក្នុងវត្តក្នុងអារាមអើពើទំនុកបំរុងប្រសង់ជួយកសាងវត្តច្រើនអញ្ចឹងឧបការៈសេចក្តីល្អបុណ្យរបស់គាត់ដែលគាត់បានបំពេញមិនស្លាប់ហើយទៅកើតជាប្រែតសិនទេ គឺថាចុតិបដិសន្ធិរបស់គាត់នឹងទៅកើតក្នុងទេវលោកទៅតាមចិត្តទៅតាមខណៈចិត្តរបស់គាត់ដែលបានបំពេញហើយចុះហេតុអីបានជាយើងជាកូនចៅត្រូវតែធ្វើតែញាតយើងមិនមែនតែមានឧបាសិកាធីហេតមួយទេអត់មានពូមានមីងមានបងមានប្អូនជាតិនឹងឲ្យចុះជាតិពីមុនពីមុនមកទៀតក្នុងកម្ពីលោកប្រាប់ថា មានអំណាចនៃការឧទ្ទិសទៅ91កាប់ឃើញទេប្រົບជាមួយអ្នកណាគឺញាតប្របាទប៉ុនពិសាហ្នឹងគឺស្លាប់ទៅ91កាប់ញាតញោមអាចឧទ្ទិសទៅបានហើយការឧទ្ទិសទៅបាននៅក្នុងធម៌លោកប្រាប់គឺតកតើមលោកអ្នកដែលមានសិលក្រោយពីអ្នកមានសិលគឺឧទ្ទិសមិនដល់ទេចុះតែទានហ្នឹងយើងត្រូវធ្វើទេថាធ្វើដោយតែការសង្គ្រោះ ក្នុងកម្ពីលោកប្រាប់ថាឲ្យទៀនសត្វដេរិឆានបាន1000ជាតិ100ជាតិមកវិញយេឃើញទេញាតិញោមឲ្យទៀនសត្វយើងចិនសត្វហ្នឹងគឺថាបាន100ជាតិឬលោកហៅថា100អត្តភាពហើយបើឲ្យមនុស្សដែលអត់សិលបាន1000អត្តភាព1000ជាតិមកវិញប៉ុណ្ណាហើយបើឲ្យលោកអ្នកដែលមានសិលត្រារាប់មិនអស់ឃើញទេក៏ប៉ុន្តែ សម្រាប់មនុស្សដែលអត់សិលនិងសត្វដេរឆានយើងឧទ្ទិសទៅដល់អ្នកស្លាប់ទៅមិនបានទេពុញាតយើងវាធ្លាប់ទៅជាកើតជាប្រែតនៅក្នុងប្រសោតមួយនោះសោនិកសោតលោកប្រົບជាមួយព្រាមម្នាក់គាត់គឺជាឧបាសកដូចញាតញោមពុទ្ធបរិស័ទអញ្ចឹងជាអ្នករក្សាសិល5ដល់ភ្ជាប់ខ្ជួនហើយបានមកទូលសួរព្រះអង្គថាបើពិតព្រះអង្គដោយចម្រើន ខ្ញុំព្រះអង្គគឺជាឧបាសកម្នាក់នៅក្នុងសាសនារបស់ព្រះអង្គទទួលយកត្រៃសារណគមញាតិញោមយកពុទ្ធវធប្រសង់ជាទីពឹងនិងជាបុគ្គលមានសិលជាប្រកដីខ្ញុំព្រះអង្គសុំសួរតើទានដែលខ្ញុំព្រះអង្គបានបំពេញហើយដល់ភិក្ខុសង្ឃតើទានទាំងអស់នឹងពិតជាបានដល់ញាតិរបស់ទូលបង្គំដែរទេព្រះអង្គយេបានព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ត្រាស់តបតែមនាលព្រាមទៀននេះបានដល់ខ្លះនិងមិនបានដល់ខ្លះចា៎ណាញាតិញោមចាំស្ដាប់កលែងហ្នឹងទី1បើញាតរបស់ព្រាមកាលពីនៅជាមនុស្សប្រព្រឹត្តនៅអំពើបាបគឺអត្រក់ដោយកាយដោយវាចាដោយចិត្តប្រព្រឹត្តទៅមានលោភៈទោសៈកម្មនឹងធ្ងន់ពេកក្រោយពីស្លាប់ទៅទៅបដិសន្ធិឧបបត្តិកំណើទៅកើតជានរកក្នុងនរក មានអវិជ័យជាដើមទៀនដែលអ្នកបានថ្វាយដល់សំនឹងមិនដល់ទេឃើញទេញញោមទៀននឹងបង្វិលទៅអត់បានដល់ទេទី2ញាតរបស់អ្នកបានប្រព្រឹត្តទៅរៀងកម្មស្រាលណាញាតញោមកម្មស្រាលនៅជាមនុស្សបាបខ្លះបនខ្លះអីចឹងទៅណាទៅកើតជាសត្វដេរឆានឲ្យទៀនទៅអត់ទឹកក៏មិនដល់ដែរព្រោះសត្វដេរឆានគេមានអីជារបស់គេគឺស្មៅ ណាញាតិញោមស្មៅសាច់អីទៅតាមប្រភេទសត្វហ្នឹងយើងអត់ទៅទៅមិនដល់សត្វដេរឆានទេណាញាតិញោមមកទឹះហ្នឹងមួយទៀតញាតិរបស់អ្នកមកកើតជាទេវលោកឬក៏មនុស្សទានដែលញាតិអត់ទឹះទៅក៏មិនបានដល់ដែរឃើញទេញាតិញោមអត់បានចុះព្រះលោកប្រាប់ថាបានដល់ទីណាថាញាតិរបស់អ្នកទៅកើតជាប្រែតហើយប្រែតហ្នឹងញាតិញោមចាំថាទាំង12ក្រុមហ្នឹងប្រព្រឹត្តទៅមានតែ3ពួកទៀត មានបរិយៈតោបជីវិតប្រែតប្រែតហ្នឹងគឺបានឧទ្ទិសបានមួយទៀតខុបវិបាសកៈប្រែតប្រែតហ្នឹងយើងឧទ្ទិសក៏បានដែរអញ្ចឹងបានគេច្រើនតែធ្វើកតូងបាយដាណាក្រោយពីប្រសង់អីលោកចាន់ហើយលោកមានមហូបអាហារអីចឹងទៅព្រោះប្រែតមកពួកហ្នឹងវាបានតែក្រេបបានតែជញ្ជក់របស់ដែលមានសៅម៉ងជាប់ដោយទលីប្រឡាក់ប្រឡោះអីទេបានក្រេបបានណាបានក្រេបបាន នឹងហៅថាខុបវិបាសិកៈប្រែតមួយទៀតនិច្ឆាមហន្តកៈប្រែតប្រែតនឹងគឺថាឧទ្ទិសទៅក៏មិនបានដាក់ឲ្យអីក៏មិនបានរស់នៅតាមកម្មឃើញទេបើថាកម្មនឹង60000ឆ្នាំ គឺ60000ឆ្នាំទៅបើមកកាប់គឺមកកាប់ទៅអត់អាចមកត្រេកអរជាមួយ នឹងការឧទ្ទិសនឹងឲ្យរបស់ដែលសៅមកបានទៀតអញ្ចឹងបានជានៅក្នុងប្រែតអំបោទាំង3នេះមាន បរៈតៈតោបច្ចិវិតប្រែតប្រែតដែលគេធ្វើទៀនទៅឧទ្ទិសទៅតាមរយៈប្រសង់ប្ររពជាមួយញាតប្របាទប៉ុនវិសាហើយដែលយើងខំធ្វើបំពេញនៅបុណ្យកុសលហ្នឹងមានតែបល័យមួយម៉ាត់ទេញាតញោមអីទាំងនោះញាតិណាំងហោនតុសុកិតាហោនតុញាតយោមិនមែនញាតិយោទេគឺតយោតែទៀនហ្នឹងចូលឲ្យមានដល់ញាតទាំងឡាយ សូមញាតទាំងឡាយរបស់ខ្ញុំព្រោះណូនឹងប្រែតែខ្ញុំវោប្រែតែអ្នកបើប្រសងលោកសោតអ៊ីទាំងវោសូមឲ្យញាតរបស់អ្នកទាំងឡាយបានទទួលដោយអ្នកទាំងឡាយធ្វើទាននឹងបាននៅសេចក្តីសុខតែបើញាតញោមចាស់ទានអ្នកធ្វើអ៊ីទាំងនូសូមឲ្យញាតរបស់ខ្ញុំមានមេត្តាបិតាបើស្គាល់ឈ្មោះនឹងរឹតតែល្អដូចជាលោកយាយឧបាសិកាធីហេតជាដើមយល់ទេញាតិញោមទាននឹងបានដល់ត្រឹមតែយើងបានបំពេញគឺមានពពុះប្រែទាំងឯង ហើយបានដល់នឹងតទៅមានកិច្ច3ទៅទៀតណាកិច្ច3ទៀតបានដល់ទី1ទាយកាហ្នឹងឧទ្ទិសេនៈយើងជាកូនជាចៅនេះឯងបានធ្វើទាននឹងពិតពិតឃើញរបស់របរដែលតម្កល់មុខប្រសងហ្នឹងសូមឲ្យកូនចៅតាំងចិត្តតើទានហ្នឹងបានជាអភរណៈទឹកទៅដល់លោកយាយឧបាសិកាក្រែងលោគាត់នៅរស់មានកតិឯណានេះមួយភ្លៀងផ្្លត់ពេលដែលចិត្តស្លាប់ណា អ្នកធ្វើបន់ទាំងអស់មិនប្រកាសទៅឲ្យតែធ្វើបន់ច្រើនហ្នឹងស្លាប់ទៅទៅកើតក្នុងទេវលោកឬក៏មនុស្សទេញាតិញោមសំខាន់គឺចំក្រោយនេះតែចិត្តវិលវល់តែបន្តិចហ្នឹងគឺកិច្ចចេញពីសពតិហើយហេតុអីបានថ្មលើកអញ្ចឹងមានកតិលោកមួយលោកប្រាប់នៅនៅក្នុងកម្ពីអីទៅប៉ុន្តែជាកិច្ចដែលគេធ្វើ7ថ្ងៃ100ថ្ងៃអីចឹងទៅណាតាមពិតក្នុងពុទ្ធសាសនាមិនចាំបាច់គោរព ប្ររពអី7ថ្ងៃ100ថ្ងៃណាយើងនឹកដល់ម៉ែយើងធ្វើទៅបានហើយហើយចុះបើយើងចាំ100ថ្ងៃហើយម៉ែយើងក៏រហូតរាល់ថ្ងៃយើងគិតមើលហើយយើងទៅម៉ែអើយម៉ែឯងកំអាលហូបព្រោះក្នុងពុទ្ធសាសនាប្រាប់តែម៉ែឯងទៅ100ថ្ងៃនោះបានម៉ែឯងហូបបានអត់ទេញាតិញោមថ្ងៃអាទិត្យនាំកូនចៅចង្ហាន់មកស្រាក់តែស្គរទៅដោះគោទៅប្រគេនប្រសង់ឧទ្ទិសបានដល់គាត់ធ្វើឲ្យញឹកញឹកឲ្យញយញយគឺរត់ទៅបានដល់ណាញាតិញោមរត់ទៅបានដល់ហើយចម្រើនដល់យើងជាអ្នកមាន អ្នកបំពេញបំទៀតហ្នឹងដែលអាត្មាលើកហ្នឹងគឺលោកតីលោកយ៉ាលោកតាលោកយាយពីរអ្នកប្តីប្រពន្ធគឺគាត់គឺជាឧបាសកហ្នឹងទាំងពីរអ្នកញាតិញោមមកពីរអ្នកប៉ុន្តែដល់ពេលថ្ងៃចិត្តស្លាប់ហ្នឹងគឺស្លាប់ក្នុងថ្ងៃជាមួយគ្នាទៀតហើយគាត់នឹងមានកូនចៅកូន4ដណ្ដប់អ្នកអស់គាត់4ដណ្ដប់ឯង14ញោមអ្នកស្រុកថ្មគេហៅ4ដណ្ដប់អ្នកស្រុកព្រីវែង ហើយគាត់នឹងមានកូនស្រី7ទី1ដល់ទី7ពីទី8ដល់ទី14សត្វប្រុសហើយចៃដាំគាត់វារៀងចាស់ដែរការកូន7នាក់នៅសល់7នាក់ខ្ញុំសល់7នាក់ហើយស្រាប់តែថ្ងៃហ្នឹងមកគាត់ដឹងខ្លួនគាត់ហ្នឹងដូចជាខ្យល់នៅក្នុងខ្លួនវាអត់ស្រួលទាំងតាទាំងយាយយើងអត់ដឹងទេសេចក្តីស្លាប់អត់ដឹងមុនទេអ្នកខ្លះបានព្យាបាលអ្នកខ្លះមិនបានទៅហើយតែអកាលមរណៈស្លាប់មិនបានទំនុកម្រងមិនបានគិតមុន ហើយគាត់ដល់ពេលចិត្តស្លាប់ទៅហ្នឹងគាត់នឹកតែបន្តិចញោមហើយគាត់អត់បានធ្វើបាបអីទេគាត់កាន់សើដូចញោមញាតនៅស្រុកយើងអញ្ចឹងគាត់ថាអូកូនហើយកូនបើសិនណាក្រោយពីម៉ែស្លាប់ទៅនៅសល់សិតតែប្រុស7នាក់មិនតាន់ការអញ្ចឹងមិនដឹងជាយ៉ាងណាទេរាល់ថ្ងៃនេះបានម៉ែដាំម៉ែស្លម៉ែគូម៉ែខម៉ែអាំងម៉ែជួងឆាអីចឹងទៅណាហើយបើកូនស្រីទៀតនោះគេការគេបែកទៅអស់វានឹកអាគិតដល់កូនប៉ុណ្ណឹងណាញោម តាហ្នឹងក៏គិតអញ្ចឹងយាយក៏គិតអញ្ចឹងស្លាប់ប្រឹបទៅចុតិតកើតជាសត្វតកៅចេះឃើញទេអញ្ចឹងបានគេថាធ្វើអីក៏ដោយកុំឲ្យជាប់ជំពាក់ពេលដែលម៉ែឪចិត្តស្លាប់ទៅគេឲ្យមានសម្លេងបធរមានប្របាត់អីដាក់ពីលើពីក្រោមអីចឹងឲ្យចិត្តគាត់នឹងមានអារម្មណ៍មួលទៅនៅក្នុងគុណគឺបត់នេះឯងតែជាប់ជំពាក់នឹងសត្វឆ្កែវឹបទៅកើតក្នុងកូនឆ្កែបាត់ជាប់ជំពាក់នឹងសម្លេងគោកើតទៅកូនគោនឹងឯងតែយាយនឹងក៏គាត់ជាប់ជំពាក់ប៉ុណ្ណឹងទៅកើតនៅ ជាសត្វដង្កូវតាហ្នឹងក៏កើតជាសត្វដង្កូវហើយมันកើតនៅណាកើតនៅដើមអំពៅក្រោយផ្ទះហ្នឹងឯងអ្នកញាតិញោមក្រោយផ្ទះដល់ថ្ងៃទី7កូនចៅគេធ្វើតក្កណានុបទានគេកាប់ដើមអំពៅដើមដីគៀបទឹកអំពៅប្រគៀនលោកចាអាម៉ែឪហ្នឹងក៏វាមិនដឹងតែកូនកូនក៏មិនដឹងថាម៉ែតកើតជាតកូវដែរហើយធម្មតាគេកាប់ដើមអំពៅអំពៅវាមានអីមានស្លឹកហើយអាស្លឹកហ្នឹងតកូវម៉ែតកូវអីវាកើតនៅក្នុងហ្នឹង អាកូននេះលួសក់គេហៅសក់ហ្នឹងសក់អាស្លឹកអំពៅបឹបទៅវាដាច់ម៉ែស្លាប់ទាំងពីរនាក់ទៅឯកូននេះក៏យកទឹកអំពៅមកប្រគេនលោកឧទ្ទិសទៅតាយាយហ្នឹងក៏គាត់អស់កំណើតពីសត្វហ្នឹងទៅទៅកើតក្នុងទេវលោកឃើញទេអានឹងចិត្តនិយាយចឹងអទី2ពិខុមួយអង្គនៅក្នុងសាសនានៃយើងជាប់ជាពាក់នឹងចពោស្អាតឃើញទេជាប់ជាពាក់ញោមមិនតែមិនជាប់តែញោមញាតទេណាលោកក៏ជាប់ដែរ អាចិត្តហ្នឹងមិនមិនមែនជារឿងធម្មតាទេជាប់ជាពាក្យចុះសម័យព្រះមានជីវរណាស្អាតថ្ងៃមួយកហបដីគេប្រគេនប្រសងមួយអង្គតែស្អាតអូយស្អាតមានក្រងឯងញោមស្អាតពេកវាល្អដូចបានជីវរសោតអញ្ចឹងណាហើយដល់ពេលប្រតិរៈលោកស្លាប់លោកសុគតទៅអាចិត្តហ្នឹងវាជាប់ជាពាក់នឹងជីវរតកើតជាចៃនឹងជាជីវរហ្នឹងញោមបានប្រពុតលោកប្រាប់មិនអោយភិក្ខុទាំងឡាយអឺ ទោះឬក៏បាំងសកលយកទេចាំថ្ងៃទី8ហើយអាចៃនឹងវាចាំមើលលោកណាយកចពោអញលោកដែរយកចពោអញណាពួកគេដាក់រុំពាត់បកាយលោកពេលសកួតដល់ទៅថ្ងៃទី7ហ្នឹងចៃវាអស់ជីវិតទៅក៏វាអត់មានទោសៈខំក្រោតអីក៏សកួតទៅទៅកើតក្នុងទេវលោកទៅបានថ្ងៃទី8វិខុសំលោកបានសកលឆាកយកជីវរនឹងជាប្រក់ក្តីដើម្បីប្រើទៅនេះរឿងតេកណានុពទាននឹងអញ្ចឹងញាតិញោម នឹងគាត់នៅសញ្ជេតសង្កេសេចក្តីហើយទី1ហ្នឹងគឺទេយកាហ្នឹងឧទ្ទិសេនៈកូនចៅហ្នឹងគឺថាធ្វើបន់ទៅត្រូវឧទ្ទិសណាញាតិញោមគេត្រូវឧទ្ទិសហើយឧទ្ទិសហ្នឹងឧទ្ទិសនៅពេលណាញាតិញោមមួយចំនួនច្រឡំពេលដែលប្រសងបាំងសកលពេលដែលប្រសងលោកសោតគម្ពីអភិធម្មកូនចៅហ្នឹងចេះតែមាត់អេចអូចអេចអូចគ្មានបានស្ដាប់ធម៌ទេឧទ្ទិសដល់ម៉ែឧទ្ទិសដល់ឪពេលហ្នឹងមិនមែនត្រូវឧទ្ទិសទេ ប្រសង់លោកស្វាជ័យពធមានសង្វេចនៈគាថាជាដើមអនិច្ចាអញ្ចឹងទៅណាសង្ខារធម៌ទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងនិងវិនាសប្រែប្រួលទៅវិញជាធម្មតារមែងតែកើតឡើងហើយរលត់ទៅវិញលុះតែរលត់នៅសង្ខារទាំងឡាយនោះហើយទៅបាននៅសេចក្តីសុខគ្រប់យ៉ាងយើងមិនបានស្ដាប់កើតនៅសង្វេយទេវាឡៃតែអេកអូចនោះមិនមែនដូចឆ្នោះទេណាញោមណា ពេលប្រសងសោតធម៌មិនមែនពេលហ្នឹងទៅឧទ្ទិសទេគឺឧទ្ទិសពេលក្រោយហ្នឹងណែយើងស្ដាប់ទៅវាកើតនៅកាយសង្វេគណាកាយហ្នឹងមិននៅស្ងៀមឡើយវាតែងតែរលត់គេយកទៅចោលដូចអង្កត់អុសអង្កត់អុសប្រសើរជាងខ្មោចមនុស្សទៀតញោមខ្មោចមនុស្សយើងពេលស្លាប់ទៅអស់ថវិកាច្រើនទៀតអាត្រូវជួលអាគារត្រូវដុតត្រូវអីអស់ជាងកាត់អុសកាត់អុសគ្រាន់ដុតបានចំណេញនំសោមឃើញទេនំសោមទៀត ចឹងមនុស្សយើងពេលរស់នៅថ្លៃណាស់ពេលដែលស្លាប់ទៅតាមតាមដុល្លារអូស្ត្រាលីគេមិនយកផងញោមមានញោមនៅទិញខ្មោចទេអត់ទេដូចជានាងសរិមាអញ្ចឹងណាពេលនៅជាមនុស្សជាស្រីស្អាតប្រចាំក្រុងណាញោមសម័យព្រះមកយក1000កហបណៈជាង10000ដុល្លារហើយតម្រង់ជួរគ្នាកំងមួយឆ្នាំអីនោះបានបានតម្លៃខ្លួនប៉ុន្តែដល់ពេលស្លាប់ទៅញោមឯង តាមមកហបណៈគ្មានណាគេទិញឲ្យតទេទៀតគេមិនយកផងគេណានេះមនុស្សយើងហ្នឹងវាមានសារៈមានន័យមានខ្លឹមសារពេលដែលនៅរស់ពេលដែលស្លាប់ទៅនឹងអ្នកខ្លះយំយែកមិនបាច់យំទេអ្នកហិរណាំងវាសោតោវាយាវញ្ញាបរិទេវនាការយំឬការសោកសៅការខ្សឹបខ្សួលដតីដតីមិនមានប្រយោជន៍ដល់អ្នកស្លាប់អ្វីដែលត្រូវធ្វើពេលនៅរស់ណាញោមពេលនៅរស់បំពេញឲ្យល្អញោមញាតិ ទាំងអស់គ្នានឹងកុំចាំស្លាប់ទៅញាតញោមខ្លះវង្វេងភ្លេចខ្លួនមិនហ៊ានមកវត្តទេអាណិតកូនអាណិតចៅហើយកូនឯកណាវត្តវត្តមិនកើតទេមកបំកើតទេជួយកូនមើលចៅប្របេកបាក់ចាំងាប់ទៅចាំគេអត់ទឹកមិនបានល្អទេញោមត្រូវមានសម្ពាយបនຕົកខ្លួនឯងស្រាច់បននឹងຕົកដូចជាប្រាក់ណាញោមណានឹងបើញោមស្រុកនេះមិនសូវខ្វះទេតែញោមស្រុកខ្មែររៀងកំសត់បន្តិច ពេលទៅបន់ទៅទៀនតលសុំលុយកូនដែលស្រុកនេះយ៉ាងហោចណាស់ក៏800ដុល្លារអូស្ត្រាលីគ្រាន់បើញោមគ្រាន់បើនេះអាលុយនៅនឹងកប៉ៅគេហ្នឹងមិនមែនស្រួលទេណាពេលឃ្លានបបពេលចង់ទៅផ្សារសុំកូនបើកូនល្អល្អមិនជាទាស់តែបើកូនខ្លះមុននឹងឲ្យយើងប្រហែលជាពិបាកចិត្តបន្តិចកូនអ្នកស្រុកខ្មែរអីល្អច្រើនបន្តិចតម្រាំឲ្យម៉ែណា ចឹងបននឹងក៏ដូចគ្នាដែរធ្វើទុកខ្លួនឯងបុកពេកតបញ្ញតាជាមង្គលណាញាតិញោមនៅក្នុងបកាថាទី2ព្រះអង្គលោកប្រាប់កើតក្នុងប្រទេសដ៏សំគួរមួយបនដែលយើង បានធ្វើទុកហើយហ្នឹងកតបញ្ញតាមោទតិនោះគឺថាវារីករាយនៅបច្ចុប្បន្នក៏យើងដឹងខ្លួនឯងទៅជាមនុស្សល្អពេលដែលស្លាប់ទៅនឹងរលឹកឃើញនឹងរឹតតែជ្រះថ្លាដូចជានាងលាជអតិតាអញ្ចឹងវាសបាយចិត្តនោះសបាយញោមហើយ តាំងពីក្មេងដល់អាយុ16ឆ្នាំដែលបានឲ្យអីទេស្រាប់តែថ្ងៃហ្នឹងបានឲ្យប្រគេនលាជព្រះអរិយកាសបៈមកមកមកមកថ្នាក់ហ្នឹងស្រាប់តែស្លាប់ទៅពោះចិត្តតែកើតក្នុងទេវលោកថាស្ដាយអូយស្ដាយបើដឹងតែប៉ុនវាឲ្យផលច្រើនអញ្ចឹងអញធ្វើឲ្យច្រើននេះយើងអញ្ចឹងបានគេហៅថាស្ដាយតែក្រោយណាមិនដែលមានអ្នកណាស្ដាយមុនទេបើស្ដាយមុនមនុស្សមិនចេះខុសទេញោមតែវាតលក្រោយហើយបានស្ដាយតលអ្វីអ្វីកែលែងកើត ណាញាតិញោមអញ្ចឹងយើងធ្វើហ្នឹងគឺឧទ្ទិសហ្នឹងមានតីទានហើយទី2តកេណាយសន្តតិយៈនេះទានដែលឧទ្ទិសទៅបានហ្នឹងតលមានបដិគាអកៈអ្នកសិល5ហើយមិនមែនតែមានតែប្រសងទេណែលោកតាលោកយាយញោមអាចារ្យគណៈកម្មការលោកយាយដែលមានសិលល្អបរិសុទ្ធយើងជូនគាត់ទៅក៏អត់ទឹកបានដល់ដែរដូចជានាងវាមានអកប្រែអញ្ចឹងឃើញទេញាតិញោមពាណិជ្ជ500នាក់ធ្វើ ដំណើរជួញតាមសំពៅណាហើយនាងវាមានអកប្រែតហ្នឹងជាទេវតាផងជាប្រែតផងណាហេតុអីកាលពីនៅរស់ញោមលេងសើចឃើញគេអ្នកផឹកស្រាលបសម្រាប់សម្លៀកបំពាក់គេលេងសើចអាហ្នឹងកុំលេងទេញាតិញោមបានទេតែលេងហ្នឹងមានបាបហើយប៉ុនហ្នឹងក៏ធ្លាប់បានធ្វើដែរដែលប្រគេនលងមកក្តាប់ហើយដល់ពេលបដិសន្ធិឧបបត្តិកំណើតមកបាបក៏វាឲ្យផលប៉ុនក៏ឲ្យផលកើតក្នុងវាមានមាសកដាលសមុទ្រ ហើយរូបនឹងស្អាតក៏ប៉ុន្តែក្រាបកាយរកសម្លៀកបំពាក់អត់បានបាបដោយការលបសម្រាប់គេនោះអានឹងលេងសើចណាដូចញោមយាទាំងលេងសើចអីប្រយ័ត្នញោមប្រយ័ត្ននឹងប្រយ័ត្នបំផុតកុំត្រឹកកុំធ្វើត្រាប់តាមប្រសងដូចជានាងខុចចតរាអញ្ចឹងកង500ជាតិដោយសារធ្វើតាមលោកដែរញោមតែទេរៈលោកកើមមុនបិណ្ឌបាតឯងធ្វើពោះប៉ោនបិណ្ឌបាតធ្វើខ្នងកើមតាមលោកលេងសើចណាចឹងអត់បានទេ ណាដែលលៀនហ្នឹងដល់ពេលទៅទៅពួកពាណិជ្ជនេះបោះបោះសម្ពួតទៅឲ្យឃើញលៀនអើកកត្រឹមតែកកមកហើយស្អាតនោះស្អាតហើយបានពួកពាណិជ្ជសំពៅតែហេតុអីបានជានាងមិនចេញតែខ្ញុំនេះឯងមានបាបអញ្ចឹងរូបស្អាតនៅក្នុងវាមានមាសក៏ពិតមែនប៉ុន្តែមិនមានសម្លៀកបំពាក់ទេតើតែលោកម្ចាស់ឲ្យនាយសំពៅបោះឲ្យរលាយបោះឲ្យរលាយបាននាងប្រាប់តែតល់តែឲ្យអ្នកមានសិល បានសួរចោះសួរឡើងទៅឃើញឧបាសកម្នាក់រៀបឡើងសំពៅហ្នឹងគាត់រក្សាសិលបានពួកពាណិជ្ជនឹងឲ្យទៀនមានបាយមានទឹកជូនចម្លៀសបំពេតទៀនហ្នឹងចូលសម្រាប់ដល់នាងវាមានអកៈនឹងចោះបាននាងនេះកើតជាអបរណៈទឹកមានអាយសម្លៀកបំពាក់ស្លៀករហូតទៅដល់បាននាំយកនៅសម្លៀកបំពាក់មកត្បូងនឹងថ្វាយដល់ព្រះដ៏មានពភៈនៅវត្តចេតពួនទៀតថ្វាយតាមពាណិជ្ជហ្នឹងវាកើតឡើងជាអបរណៈអញ្ចឹងណា ចឹងពុទ្ធបរិស័ទលោកអ្នកដែលធ្វើទានហ្នឹងទី2តក្កណាយៈមានដល់ប្រសង់ហើយប្រសង់ថ្ងៃនេះមិនមែនត្រឹមតែ4អង្គទេញោម10អង្គមិនមែនត្រឹមតែនៅអូស្ត្រាលីទេមកពីខ្មែរ2អង្គទៀតហើយញាតិញោមប្រពេញខ្លាច់លោកវាមិនគ្រប់អាហ្នឹងចាត់ចែងថាទុកជាបន់របស់ញោមយាយដែរបានប្រសង់ច្រើនហើយទី3អត្តនោអនុមោទនេអ្នកទាល់តែប្រែតនឹងមកត្រេកអរក្នុងទីចំពោះមុខផង បានសម្រេចប្រយោជន៍ដោយអាត្មាប្រៀបមាន3ញោមទី1ញាតញោមប្រៀបដូចជាម្ដាយព្រះសង្ឃនឹងដែលធ្វើទានអាហារនឹងព្រះសង្ឃទាយបដិគិអកទុកដូចជាអាហារហើយអត្តនោអនុមោទនៈទុកពួកប្រែតនឹងទុកដូចជាកូនអ្នកតើតែមានទាំង3ហ្នឹងបានកូនយើងឆ្អែតទី1យើងមានបំណងដើម្បីបញ្ចុកកូន ទី2យើងមានបាយទី3កូននឹងនៅហាមាត់ចាំទទួលបាយនឹងទៀតបានឆ្អែតបើសិនណាជាមានតែ2មិនសម្រេចទេឧបមាតែញាតញោមមានបំណងចង់បញ្ចុកដៃកូនតែបើកូនវាខ្ជិបមាត់មិនហាទទួលចំណីសួរតែកូនឆ្អែតទេអត់ទេទី2ញាតញោមមានបំណងចង់បញ្ចុកកូននឹងហាមាត់តែបើអត់មានបាយកូននឹងឆ្អែតអត់ឆ្អែតទេយល់ទេពាក្យហ្នឹងថាទី1ញាតញោមបំណងចង់ បញ្ចុកបាយកូនទី2កូននឹងហាមាត់ចាំទទួលតែវាអត់មានបាយបញ្ចុកកូនវាឆ្អែតអត់អត់ទៀតហើយទី3កូននឹងហាមាត់ក្មេងនៅតូចវាមិនទាន់ចេះដែរពួកប្រែនឹងអត់មានបញ្ចុកខ្លួនឯងកើតទេកសិកម្មណាត់ថេអត់មានការធ្វើស្រែគោអ្នកណាត់ថេអត់មានការរក្សាគោពាណិជ្ជកម្មណាត់ថេនឹងអត់មានការជួញប្រែអីទេហេរញ្ញេនខយាកយ៉ាងដោយប្រាក់អត់មានទេប្រែនឹងចាំតែទទួលត្រែកអស់គេទៅតែប៉ុណ្ណោះ នេះបើសិនណា ជាកូននឹងមានហាមាត់ចាំបាយហើយតែយើងមិនបញ្ចុកកូនក៏អត់ឆ្អែតអញ្ចឹងកិច្ចនឹងគឺមាន3ណាញាតិញោមមាន3តើតែមាន3នឹងយើងមានការឧទ្ទិសផងហើយមានប្រសំនឹងជាបដិគិអកៈហើយពួកប្រែតនឹង នៅរងចាំត្រេកអរទទួលនៅតក្កិណាទាននឹងបានសម្រេចណាញាតិញោមបានសម្រេចអញ្ចឹងនៅក្នុងវេលាឱកាសគណៈពេលនេះខ្ញុំកណារៀបរាប់ តកតងថាតកេណានុបទានដែលសម្រេចប្រយោជន៍ទៅនឹងទី1តកតងនឹងទីស្ថានអ្នកស្លាប់ហើយទី2កាលណាបើយើងទៅទៅប្រគេនថ្វាយឲ្យចំពោះអ្នកដ៏មានសិលអានឹងបានដល់តែបើមិនមានសិលគឺមិនបានដល់មិនឈ្មោះតែតកេណាទានទេឈ្មោះថាសង្កហទានទានដោយសង្គ្រោះណាញាតិញោមទានដោយសង្គ្រោះអញ្ចឹងកាលណាបើយើងបានអឺ ជ្រះថ្លានៅក្នុងគុណដូច្នេះហើយយើងប្ររពរតួនាទីទី5របស់កូននឹងមានតក្កណាអនុបទសាមីគឺថាក្រោយពីមេដាបៃតាស្លាប់ទៅត្រូវធ្វើបុណ្យទៅបញ្ជូនជាតក្កណានឹងទៅតាមក្រោយដើម្បីឲ្យគាត់ត្រេកអរហើយប៉ុននេះបើមេដាបៃតាបង្កើតរបស់យើងមិនបានទទួលក៏ញាតដតីដតីទៀតបានទទួលដែរហើយបើញាតដតីមិនបានទទួលក៏ញាតដតីផ្សេងទៀតហើយបើមិនមាននៃការទទួលប៉ុននឹងមកណា ទៅណាត្រឡប់មកដល់យើងជាម្ចាស់ទៀននេះណាញាតិញោមដូចយើងឲ្យផ្លៃចៃគេមកស្និទ្ធអញ្ចឹងបានណានបើសិនណាយកគេមិនទទួលយើងទុកហូបខ្លួនឯងវិញទៅអាហ្នឹងបនក៏ដូចគ្នាអាចេគេក៏ដូចគ្នាអញ្ចឹងដែរញាតិញោមណាអាចេគេបើយកតែគេអត់ខឹងយើងត្រឡប់មកខ្លួនឯងវិញអាហ្នឹងបានទេអញ្ចឹងសូមឲ្យញោមញាតរីករាយជ្រះថ្លាឲ្យខ្ញុំកណាចូលរួមបកស្រាយព្រះអង្គគ្រូបានសាកសួរឲ្យខ្វះកលាស់អី